Welcome to Team TLE. This is here Ian from St. Loser, Carl Federline, which was ដែរតែគេខំមុនគ្រប់ពេលគេធន់និយាយមកគុំព្រោះគុំយើងខ្វល់គេម្នាក់ឯងគេមិនខ្វល់ពីរូបយើងគេអស់អារម្មណ៍ហើយយើងនឹងស្រឡាញ់ 真难，面难。 ជាក្តីសុខគេពេញលេញ

ច្រើនណាស់រូនគេអង្គគេស្អាតមានអ្នកស្រឡាញ់មិនចេះខ្វះគេសប្បាយចិត្តណាស់មានអ្នករំខាន